មាត្រា24 1ជនជាតិដើមទាំងឡាយមានសិទ្ធិក្នុងការប្រើប្រាស់ឱសថបុរាណរបស់ខ្លួន និងមានសិទ្ធិរក្សាវិធីប្រតិបត្តិផ្នែកសុខភាព រួមទាំងការអភិរក្សរុក្ខជាតិសត្វនិងរ៉ែដែលចាំបាច់សម្រាប់ធ្វើឱសថជនជាតិដើមគ្រប់រូបក៏មានសិទ្ធិទទួលបាននៅសេវាកម្មសង្គមគិច្ច និងសុខាភិបាលគ្រប់បែបយ៉ាង ដោយគ្មានការរើសអើងឡើយ2ជនជាតិដើមគ្រប់រូប មានសិទ្ធិស្មើគ្នា ចំពោះបទដ្ឋានសុខភាពខាងរាងកាយនិងផ្លូវចិត្តកម្រិតខ្ពស់បំផុតរដ្ឋត្រូវចាត់វិធានការចាំបាច់ក្នុងគោលបំណងធ្វើឲ្យសម្រេចបានយ៉ាងរីកចម្រើន ដល់ការទទួលបានពេញលិញនៅសិទ្ធទាំងនេះឥឡូវពីកថាខណ្ឌទី1យើង បាននិយាយរួចហើយឥឡូវមិនបាច់អត្ថាធិប្បាយបន្ថែមទៀតទេចូលកថាខណ្ឌទី2ម្ដងពោះពេលវេលា ថ្ងៃហ្នឹងក៏យើងតិចដែរចាប់ដើមបានតិចពេកយើងចូលយឺតហើយកថាខណ្ឌទី2នេះក៏គេចង់និយាយអំពីសុខភាពនឹងដែរប៉ុន្តែគេនិយាយពីរបៀបដែលយើងយើង គ្រប់រូបយើងមានសិទ្ធនិយាយពីយើង មានសិទ្ធសិទ្ធស្មើគ្នា ចំពោះអឺការទទួលបាននៅមត្តដ្ឋានសុខភាព ផ្នែកខាងរាងកាយនិងផ្លូវចិត្តកម្រិតខ្ពស់បំផុតហើយរដ្ឋត្រូវចាត់វិធានការចាំបាច់ក្នុងគោលបំណង ធ្វើឲ្យសម្រេចបានយ៉ាងរីកចម្រើនដល់ការទទួលបាន ពេញលេញនៅសិទ្ធិទាំងនេះ តាមសេចក្តីយល់ឃើញរបស់ខ្ញុំបកណាស់ចម្បាតនៅក្នុង កថាខណ្ឌទី2យើងមើលឃើញការដែលថាយើងជាជនជាតិដើមយើង មាន សិទ្ធិស្មើគ្នាក្នុងការថែរក្សាសុខភាពណាធ្វើយ៉ាងម៉េចឲ្យ សុខភាពយើងបានល្អប្រសើរការថែរក្សាសុខភាពនេះយើងបើនិយាយចំទៅមនុស្សយើង ដែលជាមនុស្សជាតិរស់នៅក្នុង ពិភពលោកហ្នឹង សុខភាពយើងមើលឃើញថាមិនតកតងយោបាយប៉ុន្តែតាមពិតទៅវាសំខាន់ណាស់ក្នុងមនុស្សម្នាក់ម្នាក់បើសុខភាពមិនបរិបូរទេมันអាចធ្វើអ្វីបានទេដូច្នេះបានជាអង្គការសហប្រជាជាតិហ្នឹងតម្រូវឲ្យជនជាតិដើមហ្នឹងមានសិទ្ធិមានសិទ្ធិហើយតម្រូវឲ្យរដ្ឋនីមួយៗដែលមានដែលប្រទេសមួយមួយដែលមានជនជាតិដើមនៅក្នុងនោះហ្នឹងឲ្យឲ្យយកចិត្តទុកដាក់ជួយជួយយ៉ាងម៉េចដើម្បីឲ្យជនជាតិដើមហ្នឹង សិក្សាចេះដឹងថែរក្សាពីសុខភាពគ្រប់បែបយ៉ាងហើយមិនតែប៉ុណ្ណោះសោះទេរឿងសុខភាពហ្នឹងពីព្រោះការថែរក្សាសុខភាពហ្នឹងខ្ញុំបាទសូមបានស្រាវជ្រាវចេញពីសេចក្តីរាយការណ៍របស់ Special Reporter អ្នករាយការណ៍ពិសេសនៃប្រចាំអង្គការសហប្រជាជាតិហ្នឹងគាត់បានថាគាត់បាន និយាយថាសុខភាពណាចេញពីការថែទាំ វិជ្ជសាស្ត្រគឺថែទាំសុខភាពនិងកត្តាកំណត់មូលដ្ឋាននៃសុខភាព សុខភាពរបស់បុគ្គលតាំងពីរបស់បុគ្គលរបស់សហគមន៍ឬក៏របស់ប្រជាពលរដ្ឋទូទៅទៀមទាច្រើនជាងការថែទាំសុខភាព បានន័យថាអាការដែលរក្សាសុខភាពហ្នឹងវាវាវាទៀមទាច្រើនធ្វើម៉េចឲ្យសុខភាពល្អទៀមទាច្រើនជាង ជាងយើងទៅព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទៀតណា អ៊ុយអាស្រ័យហេតុនេះច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលដែលផ្ដល់សិទ្ធិទទួលបាន ជាកម្រិតខ្ពស់បំផុតតាមផ្លូវកាយនិងផ្លូវចិត្តដែលដែលអាចសម្រេចបានជាជាសិទ្ធិរួមបញ្ចូលដែលដែលមិនត្រឹមតែការថែទាំផ្នែកខាងណែវិជ្ជពេទ្យវិទ្យាសាស្ត្រនិងឲ្យសមស្របតាមពេលវេលាប៉ុណ្ណោះទេ វាថែមទាំង ចំពោះកត្តាសំខាន់ គឺជាមូលដ្ឋាននៃសុខភាព ដូចជាការទទួលបាននៅទឹកដែលប្រកបដោយសុវត្ថិភាព គឺ ទឹកល្អស្អាតសម្រាប់ការប្រើប្រាស់និងយើងសម្រាប់ណែបរិភោគទឹកយើងសម្រាប់ផឹកទឹកអីអីហ្នឹងគឺទឹកល្អហើយអនាម័យគ្រប់គ្រាន់ផ្ដល់គាត់គង់គ្រប់គ្រាន់នៃអាហារដែលប្រកបដោយសុវត្ថិភាព និងអាហារដែលឧបត្ថម្ភគ្រប់គ្រាន់ ដល់ប្រជាពលរដ្ឋដែលជាជនជាតិដើមហើយបន្តទៅទៀតគឺមានទីលំនៅគឺត្រូវតែផ្គត់ផ្គង់ទីលំនៅឲ្យគ្រប់គ្រាន់មិនត្រឹមប៉ុណ្ណោះសោះទេមានលក្ខខណ្ឌការងារត្រូវតែផ្ដល់ឲ្យប្រជាពលរដ្ឋតែជាជនជាតិដើមហ្នឹងមានការងារធ្វើ រស់នៅដែលប្រកបដោយបរិស្ថាន គឺថាសភាពជុំវិញក្នុង ទីរស់នៅហ្នឹងប្រកបដោយ มันមានជាតិពុលណាមានជាតិល្អសម្រាប់ការរស់នៅហើយទទួលបាន ការអប់រំគឺការការអប់រំជាការសំខាន់ណាស់ក្នុងជាតិនីមួយៗបើបើសិនជាគ្មាន ការអប់រំទេអាហ្នឹងក៏ក៏មិនអាចមានភាពជឿនលឿនទៅតាមសម័យអឺវិទ្យាសាស្ត្របច្ចុប្បន្នបានទេដូច្នេះត្រូវតែមានការអប់រំនឹងត្រឹមត្រូវរឹងមាំឡើងហើយនឹងការអប់រំហើយ មិនត្រឹមតែការអប់រំត្រូវមានប្រព័ន្ធទំនាក់ទំនងប្រព័ន្ធទំនាក់ទំនងគឺថាធ្វើមិនឲ្យយើង មានការតាក់ទងបានតាមអ៊ីនធឺណិតឬក៏តាមណែផ្លូវតាមទូរទស្សន៍កញ្ចក់ទូរទស្សន៍តាមវត្ថុប៉ុស្តិ៍វត្ថុនិងតាមការផ្សព្វផ្សាយផ្សេងផ្សេងដែលអាចធ្វើទៅបានរដ្ឋត្រូវទៅជំរុញរឿងហ្នឹងដើម្បីឲ្យយើងជាជនជាតិដើមហ្នឹងបានទទួលហើយសុខភាព រួម ទាំងសុខភាពផ្នែកផ្លូវភេទនិងសុខភាព បន្តពូជហើយនឹងសេរីភាព របស់យើងដែលជាជនជាតិដើមត្រូវទទួលបានសេរីភាពដោយគ្មានការរើសអើងពុកតាកំណត់សង្គមនៃសុខភាពដូចជាដូចជាយើងហៅថាផ្លូវភេទនិងភាពក្រីក្រនឹងការមិនបានរាប់បញ្ចូលក្នុងសង្គមនេះគឺជា មុខរបរដ៏ធំសំខាន់មួយនៃសិទ្ធិដែលយើងត្រូវទទួលបានគឺថារដ្ឋត្រូវតែ ធ្វើយ៉ាងម៉េចដើម្បីយើងទទួលបានហ្នឹងកុំអោយណែដកជើងចេញពីសង្គមរបស់រដ្ឋហ្នឹងថាយើងជាមនុស្សមិនមិនបានការយល់ចោលអាហ្នឹងជាភាពមួយមិនត្រឹមត្រូវវាចូលក្នុងការរើអើងការប្រកាន់ពុជសាសហ្នឹងជាឧទាហរណ៍ជាក់ស្ដែងនៅក្នុងការងាររបស់អ្នករាយការណ៍ពិសេសហ្នឹងគាត់បានពិនិត្យយ៉ាងយ៉ាងច្បាស់លាស់ជាប់ជួន ទៅលើ ការថែរក្សាសុខភាព និងកត្តាកំណត់មូលដ្ឋាននៃសុខភាពរួម ទាំងផលប៉ះពាល់ដល់ភាពក្រីក្រនិងការរើសអើងលើសុខភាពការក្រីក្រនិងភាពក្រីក្រនិងការរើសអើងផ្នែកខាងសុខភាពហ្នឹងដូចជាយើងក្រ យើងឈឺយើងអត់មានលុយទៅមន្ទីរពេទ្យគេអត់ព្យាបាលអត់ថែរក្សាបើគេព្យាបាលក៏គេធ្វើបង្អើយកន្ត្រៃมันយកគ្រូពេទ្យដែលជំនាញការអីមកព្យាបាលយើងអាហ្នឹងវាចូលក្នុងការរើសអើងហ្នឹង នឹងចូលក្នុងការរើសអើងយើងជាអ្នកក្រអត់មានលុយគេមិនព្យាបាលយើងឬក៏ព្យាបាលដោយមិនយកចិត្តទុកដាក់ណាហើយសរុបបើនិយាយឲ្យសរុបទៅគឺអាសិទ្ធដែលទទួលបានជាជាមេត្រដ្ឋានសុខភាពខ្ពស់បំផុតនេះអាអាគ្របដណ្ដប់លើលើលើប្រប្រៃនៃនៃការថែរក្សាសុខភាពនិងសុខភាពសាធារណៈបានន័យថាអាប្រព័ន្ធដែលដែល ដែលសិទ្ធដែលយើងត្រូវទទួលបានហ្នឹងវាគ្រប់មិនដល់ហេតុម៉េចបានសម័យបច្ចុប្បន្នហ្នឹងពេទ្យវិទ្យាសាស្ត្រវាជឿនលឿនយើងត្រូវការហ្នឹងជាងជាងអ្វីអ្វីដែលយើងថាអើតាមប្រពៃណីទំនៀមម្លាប់យើងព្យាបាលរបៀបនេះនេះប៉ុន្តែយើងទៅពេទ្យគេព្យាបាលរបៀបផ្សេងពីព្រោះសម័យបច្ចុប្បន្នជាសម័យវិទ្យាសាស្ត្រដែលពេទ្យគេជឿនលឿនគេអាចវះខួរក្បាលគេអាចផ្សារបេះដូងផ្សាបេះដូងគឺផ្លាស់ប្ដូរបេះដូងបានដូច្នេះចំណេញការសុខភាពបច្ចុប្បន្ននេះវាជឿនលឿនហួសកម្រិតទៅហើយហើយ មិនត្រឹមប៉ុណ្ណោះទេនេះនេះគឺជាទស្សនៈមួយណាដែលដែលគាត់និយាយហ្នឹងគាត់ថា នេះគឺជាទស្សនៈដែលសិទ្ធិយើងត្រូវជាជនជាតិដើមហ្នឹងយើងត្រូវទទួលបានដល់ខ្ពង់ខ្ពស់បំផុតហើយវានាំមកនៅការពង្រឹងផ្នែកខាងអឺប្រព័ន្ធសុខភាពរបស់ ជនជាតិដើមយើងអឺបើនិយាយចំទៅបានន័យថា យើងជាជនជាតិដើមខ្មែរក្រមហ្នឹងប្រកាសជាជនជាតិដើមទៅបីវៀតណាមមិនទទួលស្គាល់ក៏យើងជាជនជាតិដើមដែរដូច្នេះប្រព័ន្ធថែរក្សាសុខភាពហើយការពារសុខភាពតាំងពីកថាខណ្ឌទី1យើងនិយាយពីអោសិតបុរាណនោះដល់ដល់កថាខណ្ឌទី2ហ្នឹងនិយាយពីសិទ្ធដែលយើងត្រូវទទួលបានគឺគឺតាមសេចក្តីរាយការណ៍របស់ Special Reporter ហ្នឹងអ្នករាយការណ៍ពិសេសប្រចាំអង្គការសហប្រជាជាតិហ្នឹងគាត់ report មកអញ្ចឹង ដូច្នេះអាកិច្ចការហ្នឹងវារួមទាំងអស់មិនត្រឹមតែសុខភាពទេត្រឹមតែការស្មារតីការអប់រំអ្វីវិញដែលខ្ញុំបានរៀបរាប់មិញហ្នឹងគឺថា វាវាជាក់ស្ដែងណាស់ដើម្បីទទួលបាននៅសិទ្ធិនេះដើម្បីយើងទទួលបាននៅសិទ្ធិហ្នឹងរដ្ឋត្រូវតែចាត់វិធានការជាចាំបាច់នេះក្នុងនេះរដ្ឋត្រូវចាត់វិធានការជាចាំបាច់ក្នុងការក្នុងគោលបំណងធ្វើឲ្យសម្រេចបានយ៉ាងរីកចម្រើន ដល់ការទទួលបាន ពេញលេញនៅសិទ្ធិទាំងនេះ សិទ្ធិទាំងនេះហ្នឹងគឺសិទ្ធិដែលចេញពីពីអង្គការសហប្រជាជាតិគឺសិទ្ធិដែលដែលអ្វីដែលរដ្ឋាភិបាលវៀតណាមបានចុះកតិកាសញ្ញានិងអនុសញ្ញាផ្សេងផ្សេងកតិកាសញ្ញាដូចជា Covenant និងអនុសញ្ញាដូចជា Convention ជាដើមហ្នឹងដែលដែលរដ្ឋវៀតណាមបានចុះសេចក្តីព្រមព្រៀងជាមួយអង្គការសហប្រជាជាតិទទួលស្គាល់នៅសិទ្ធិហ្នឹង គឺថារដ្ឋាភិបាលវៀតណាមក៏ត្រូវតែទទួលស្គាល់ខ្មែរក្រមជាជនជាតិដើម ហើយយកសិទ្ធយកច្បាប់ហ្នឹងដើម្បីមកអនុវត្តប្រើប្រាស់សម្រាប់ខ្មែរប្រជាពលរដ្ឋខ្មែរក្រមយើងហើយខ្ញុំកណាសូមសូមជូនប៉ុណ្ណឹងប៉ុណ្ណេះគុណបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះសូមមេត្តាជួយចុចកណ្ដឹង